បីមិនទាន់ល្ងឹតផងនៅភ្លឺចេះហើយបីក៏នាំគ្នាសម្រាប់ការងារអស់ហើយមិនចង់កេងប្រវាញ់ម៉ោងការងាររបស់ខ្ញុំមែនអាអួយអាចិតអាសាប្រមាណក្រេនោះអាចាក់ឲ្យអូនហើយហើយការងារឲ្យធ្វើប្រមាណធ្វើទាំងអស់ហ្នឹងហើយឆ្ងល់ហើយនេះមិនធ្វើការឲ្យគេសម្រាប់ខ្លះទេហើយឲ្យធ្វើងាប់នឹងការដ្ឋានហ្នឹងមែនអីអាមួយនេះឯងក៏តវត្តសម្រាប់ហ៎អីបានដៃណា Mấy bà ấy bật thơ ca nào cho ngọt chứ ngày bắt thơ ca ở bật cách ít. ទីមើលហើយស៊ីម៉ាឲ្យអត់ប៉ុណ្ណឹងរៀបអាព្រឹកឲ្យរៀបអាលួននេះបើធ្វើការយឺតយ៉ាវយ៉ាងហ្នឹងហ៎រកស៊ីមិនទាន់គេបើខាងគេនោះធ្វើការប្រហែលថ្ងៃគេឲ្យចាំឆ្លងហើយបើឯងនេះត្រឹកត្រឹកដូចដើមបងប្អូនចលែនចឹងតាតកែស្រីនេះម៉ោងជាង12ណាឲ្យពួកខ្ញុំសម្រាប់ហូបបាយសិនទៅនេះម្នាក់ម្នាក់ញ័រដៃញ័រជើងធ្វើអីលែងកើតអស់ហើយពិតមែនទេតកែបាយបានហូបទេ មកឲ្យស៊ីបាយព្រើព្រើហ្មងតិចងាប់ទៅអាណាមានកលាំងធ្វើការបើអត់ស៊ីបាយស៊ីចឹងហ៎ចុះឲ្យមកតវ៉ាស្អីទៀតអារឿងបាយកងក៏បានស៊ីដែរហើយបងឯងធ្វើការងារឲ្យឈប់លក្ខណៈទីបងអញហ្នឹងមិនរត់រួលការងារអញអញដឹងតែហេវតែធ្វើឲ្យហើយសិនមើលហើយពីអ្នកហ្នឹងមកមកអីនេះទៅធ្វើបានកវីក្បាលប្តីខ្ញុំនិយាយត្រូវហើយមកមកបាយមកចានពីរចានហ្នឹងចាំបន្តិចទៅចំហោះទៅវិធី មិនអត់បានហូបនឹងបដិខ្សោភ្លាមមែនពួកខ្ញុំក៏មិនទាន់បានហូបបាយដែរប៉ុន្តែពួកខ្ញុំគឺអត់មានឃ្លានអីទេពួកឯងទៅការចប់បានហូបបាយតោះកម្មកងងាប់នៅកន្លែងហ្នឹងបានដឹងតែសង្ឃឹមថា តកែប្រុសតកែស្រីបើកលុយអាទិត្យមុនឲ្យយើងចាស់នេះអ្នកផ្ទះចាំតែខ្ញុំអ្នកផ្ញើលុយទៅឲ្យទេ បានផ្ញើនៅផ្ទះខ្លះទៅទុកឲ្យទុកទិញម្ហូបឆ្ងាញ់ឆ្ងាញ់សម្រាប់ខ្លួនឯងខ្លះដែរនេះអូយខ្ញុំក៏ដូចគ្នាដែរម៉ែឈឺនៅស្រុកសង្ឃឹមថាបានលុយនឹងឲ្យថ្ងៃពេទ្យឥឡូវអត់ទៀតឯនឹងបានស្អីហើយកាលណាតកែប្រុសតកែស្រីមកទៅនេះយកមកដល់ហើយនេះអូយម៉េចមិនទាន់ល្ងឹតផងនៅភ្លឺចាស់ហើយម៉េចក៏នាំគ្នាសម្រាប់ការងារអស់ហើយម៉េចចង់កេងប្រវាញ់ម៉ោងការងាររបស់ខ្ញុំមែនអាអួយ អាចិតអាសាប្រហែលក្រេនោះអាចាក់ឲ្យអូនហើយហើយការងារឲ្យធ្វើប្រហែលធ្វើទាំងអស់ហ្នឹងហើយឆ្ងល់ហើយនេះមិនធ្វើកាតឲ្យគេសម្រាប់ខ្លះទេហើយឲ្យធ្វើងាប់នឹងការដ្ឋានហ្នឹងមែនពីអ្នកណាសំដីខ្លាំងណាស់អីអាមួយនេះឯងក៏តវត្តសម្បើបហ៎អីបានដៃណាមិនបើឲ្យមកធ្វើការលោកចង់ងាប់ចឹងហើយបើធ្វើការអបកាច់អី តែខ្ញុំមិនខ្វល់ទេមេអត់ទាន់ល្ងិតទេគឺខ្ញុំអត់ទាន់ឲ្យសម្រាប់ទេហើយចុះអាស័យអីហើយនឹងអត់អឺបន្តិចទៀតមិនក៏មិនលឹកហើយអ្នកបាត់អស់ទៅមិនទុកទៅទៅមកធ្វើអីកន្លែងខ្លួនឯងធ្វើការក៏មិនក៏អត់មិនចេះទឹកភ្នែកអីសោះចឹងពួកខ្ញុំទាំងអស់គ្នាហត់តែកែថ្ងៃនេះពេញមួយថ្ងៃពួកខ្ញុំបានសម្រាប់សោះស្អីគេទេអាមានអត់ឲ្យដូចទៅបីមកធ្វើក្អកខេះខេះខេះខេះឯងមានមើលគេណាគេស្រីស្រីទូទួយគេមានដូចឯងទេ ងាប់អញណាការប៉ុណ្ណឹងហត់ស្អីគេវាស្រួលណាស់គេបំបញ្ញម៉ោងការងារខ្ញុំអូយអាល្មិចអស់ហ្នឹងណាបានគប់ទៅទៅទៅទៅទៅបាយគ្នាធ្វើការនៅតវ៉ាស្អីវាមានប្រយោជន៍ស្អីទេទៅទៅអានោះវ៉ាការ៉េប្រហែលការ៉េអីហ្នឹងហើយឲ្យមើល យកអាស័យរៀបចាក់ថ្មីទៀតមើលអីសុកចិត្តមកអង្គុយតិចទីបងអញអស់ហើយធ្វើសុខួរទីមើលមើលវាធ្វើរកយ៉ាប៉ាពីរនាក់ហ្នឹងតកែ ពួកខ្ញុំអ្នកទាំងអស់គ្នានេះធ្វើការវិហុកម្លាំងពេកហើយតាំងពីព្រឹកតកែគួរទិញភេសជ្ជៈផ្អែមផ្អែមឲ្យពួកខ្ញុំផឹកខ្លះហើយហេទិញភេសជ្ជៈស្អីគេខ្ញុំកំពុងតលងផងហើយគម្រោងហ្នឹងគឺវាអត់មានចំណេញត្រង់ណាទេអញ្ចឹងខ្ញុំមានលុយណាបើកឲ្យបងបងទាំងអស់គ្នានេះហើយអ្នកទាំងអស់គ្នាគួរយល់ពួកខ្ញុំខ្លះផងពេលដែលខ្ញុំខាតអ្នកទាំងអស់គ្នាដឹងអីមែនទេតែទោះយ៉ាងណាក៏ដោយថ្ងៃនេះអត់មានភេសជ្ជៈមែន តែខ្ញុំយកលុយមកបើកឲ្យមិនសុបាយចិត្តទេតោះអ្នកទាំងអស់គ្នាមកបើកលុយឈ្នួលទាំងអស់គ្នាមកមកជូនតែឡើងមកមុនគេមកដូចទរុនទរាដល់ហើយនេះមកពីណាំនៅខ្សប់ខ្សៀវអីទេ អាចាត់អាអួយថ្ងៃបើកលុយឯងធ្វើដូចចង់បើកទេអាបានមួយយើងខ្ញុំជិបមកឯងហើយការដូចយើងសំណំចំនួនគេបានគ្រប់គ្នាអត់ទេបើចង់ខ្ញុំទៅវិញឲ្យគ្នាដៃដែរចាំអាទឹកក្រោយឈប់ឈប់ តកែប្រុសតកែស្រីឈប់សិនលុយខែហ្នឹងមិនក៏បានតែ14ម៉ឺនអញ្ចឹងបានប៉ុណ្្នឹងអញ្ចឹងការហត់ចង់ងំដូចគ្នាមែនដូចគ្នាអាទិត្យមុនខ្ញុំបាន260000តែអាទិត្យនេះត្រូវបាន56000ទៀតអូយអត់អាណិតពួកខ្ញុំទេអីមីងហើយកម្រោនឹងក៏វាអត់មានចំណេញទេអញ្ចឹងមីងយកបើកពីអាទិត្យមុននឹងសិនទៅចាំសល់ប្រហែលទៀតចាំខ្ញុំគិតឲ្យទៀត អញ្ចឹងមិនកើតនេះខ្ញុំគ្រាន់តែពាក់មហូបពាក់អីគេហើយតកែប្រុសតកែស្រីកែប្រុសកែស្រីពេលតណាស្រួលហោពួកខ្ញុំតពិបាកណាស់មិនដឹងទៅហៅឯណាទេណាស់ទេរំពឹងចាំពួកខ្ញុំឲ្យផ្ញើលុយទៅឲ្យ ហើយបើលុយប៉ុណ្ណឹងនេះទៅចាត់ចែងអីគ្រាន់ខ្ញុំយល់ហើយតែឥឡូវលុយខ្ញុំវាវល់អត់តន់យល់ទេអ្នកទាំងអស់គ្នាម៉ែខ្ញុំឈឺក្នុងស្រុកទៀតអឺ ខ្ញុំទៅពាក់លុយគេច្រើនណាស់មានលុយណាឲ្យគេហើយធ្វើអញ្ចឹងមិនកើតហ្នឹងហើយនិយាយអញ្ចឹងមិនកើតនេះខ្ញុំគ្រាន់តែពាក់មហូបក៏ក្បែរក្បាលហ្នឹងឡើងមកកភ្លុះហើយឲ្យប៉ុណ្ណឹងទៅកាត់ចែកឲ្យគ្រាន់តើតើតើតើអើមីងយកបណ្ដឹងសិនទៅពួកគម្រោងនឹងវាអត់មានចំណេញទេឬក៏មីងចង់ទាខ្ញុំឲ្យខ្ញុំមកលេខក្រុមហ៊ុនឥឡូវពួកខ្ញុំសុំមកណាខ្ញុំសុំទៅអូយបានទេមីងណាប្រយ័ត្នបាបខ្ញុំទៅហើយនិយាយរួមមីងទាអញ្ចឹងខ្ញុំមកលេខក្រុមហ៊ុនហ្មងហើយមីងចង់ធ្វើការទៀតអត់ចឹងតើតើមិនមកអាគិតក្រោយចាំខ្ញុំសេរីឲ្យទាំងអស់ មែនតើថាសងគេមិនគ្រប់ណាជឿហ៎50ម៉ឺនដើម្បីផ្ញើទៅប្រពន្ធកូនក៏ទុកខ្លួនឯងខ្លះដើម្បីទិញកតែឥឡូវចាយទៅខ្លួនឯងក៏មិនក្រាន់ផងអើយអ៊ូអើយអ៊ូម៉ែលោកអើយលោកបើខ្ញុំបវល់តន់ខ្ញុំឲ្យនេះមែនតាតែសុំទៅសុំអាទិត្យមុនបើកឲ្យទាំងអស់មកណាខ្ញុំសុំណាមិនអត់គ្នាយើងមែនអត់អាទិត្យមុនបើកឲ្យទាំងអស់មកហើយ ថាអស់ហើយអត់មានទេបាទតាតាឥឡូវយកប៉ុណ្្នឹងសិនចាំឲ្យអាទិត្យក្រោយខ្ញុំស្រីឲ្យទាំងអស់ហ្មងតោះពិបាកណាខ្ញុំនៅផ្ទះចាំលុយហើយប៉ុណ្ណឹងខ្ញុំទៅធ្វើអីគ្រាន់នេះអាទិត្យមុនអាទិត្យនេះអត់តបើក៏អត់ទៅតែអាទិត្យមុនខ្ញុំសុំទាំងអស់មកគ្នាយើងនេះពិបាកពិបាកណាខ្ញុំជិះពាក់មហូបគេក្បែរក្បែរនឹងពេញនឹងនេះមិនឈឺនឹងសុំទៀតហើយឲ្យទៅខ្វេះមកពីណាមើលអស់លីងឲ្យឲ្យកាបោកគាត់មើលមើលបើកអស់លីងមកណាលុយឲ្យគ្នាសមរៀតទេនេះអូនិយាយអញ្ចឹងមិនកើតនេះតតតមិនមកអាទិត្យក្រោយខ្ញុំបើកឲ្យទាំងអស់ទូទាត់ឲ្យទាំងអស់ទៅទៅទៅ ធ្វើការហត់អត់មានដៃអីឲ្យពួកខ្ញុំហោទៅទៅទៅអាណិតខ្ញុំហោមែនតាបើខ្ញុំវាប្រវល់លុយទាន់ខ្ញុំបើកឲ្យទាំងអស់ហើយនេះណាតោះតោះអូនតោះខ្ញុំទៅវិញហ៎ចេញមកគេបំបាញ់ពលកម្មគេហ្មងចាប់ឲ្យពួកយើងសុខទៀតនេះមិនឡើយនេះទៅចាយស្អីលុយតែប៉ុណ្ណឹងចាំទៅទៀតឯងចាយគេសងគ្រាន់ផងតែគេសងហើយនេះមានអីសងនេះស៊ីបាយបាន មើលទៅពីពេលទៅមហូបអាហាររបស់ពួកយើងគឺមានតែលខែបាំងឆ័ត្រហ្នឹងហើយឃើញមហូបហើយចង់អស្រក់ទឹកភ្នែកប្រឹងធ្វើការមួយអាទិត្យពេញមួយអាទិត្យមិនដែលហ៊ានសម្រាកឯងមិនថាថ្ងៃសៅរ៍មិនថាថ្ងៃអាទិត្យសង្ឃឹមថាបានលុយច្រើនណាស់ផ្ញើទៅឲ្យអ្នកផ្ទះដឹងអីឥឡូវនឹងផ្ញើបានតែ120,000ចាយអីគ្រាន់បើមនុស្សនៅផ្ទះដូចសម្ោចហ្នឹងហើយនេះធ្វើកាយមិនដឹងថាកុហកយើងឬក៏និយាយមែននេះថាកម្រងខាត់ តែទោះយ៉ាងណាក៏ត្រូវដោះស្រាយយើងគ្រប់គ្រប់ណាដឹងហើយថាពួកយើងងុំថ្ងៃស៊ីថ្ងៃហ្នឹងជឿខ្ញុំមើលមិញហើយគេគ្មានតែខាតអីទេមកពីគេនឹងចង់បាក់លុយឲ្យយើងអ្នកមានណាឆ្លាតណាមិញអើយគេរងថ្ងៃណាគេចង់ចង់ជើងយើងឲ្យជាប់មកធ្វើការមួយគេអស់មួយជីវិតហ្នឹងថ្ងៃឃើញហ៎រងថ្ងៃលុយបើយើងទៅពាក់កដាលឯងទុកពាក់កដាលត្រូវអត់ហើយចឹងហ៊ានតែយើងអត់ធ្វើការមើលលុយទាំងអស់ណាគ្មានឲ្យយើង100អ្នកមានឆ្លាតណាស់ ពួកយើងខបានត្រឹមតែងវរគេតែបើសិនជាគេមិនខ្វល់យើងក៏មិនដឹងធ្វើយ៉ាងម៉េចដែរចំណេះវិជ្ជាក៏គ្មាន មានតែធ្វើកម្មកលរហូតហើយបើសិនជានៅកំឡោះឬអួយនឹងចិត្តណាវាមិនពិបាកព្រោះគេគ្មានបន្ទុកគ្រប់គ្រងមិនដូចពួកយើងគ្រួសារហាមាត់ចាំដូចចាំអញ្ចឹងវាមានដូចគ្នានឹងបងនឹងមីងពួកខ្ញុំនេះមានម៉ែឪចាស់ចាស់និងបងប្អូនដែលត្រូវមើលថែពួកខ្ញុំដឹងធ្វើមិនខ្មិចតែពេលខ្លះមានខឹងតកែតម្ដងម្ដងដែរ តែបើតាមចិត្តខឹងណាហេក្នុងអារម្មណ៍ខ្លួនចិត្តជាជាកុំគិតច្រើនទេអូនវាគ្មានបានទៅវិញទេតកែគង់តែបាក់លុយយើងទេគាត់នឹងមុនហើយនឹងក្រោយអើយសម្រួលចិត្តតែសម្រួលហើយតែឯងមើលមើលបើគេបាក់លុយឲ្យយើងនេះយើងបានអីស៊ីគេអ្នកមានណាស្មើនឹងគេពងដេកមិនសិនជាស៊ីសិនរបស់ចាញ់ឆ្ងាញ់ឯយើងនេះមានអាពងទាមួយចានហ្នឹងនេះមួយទឹកត្រីហ្នឹងថ្ងៃខ្លះរហូតដល់ពងទាស៊ីមិនបានផង បើកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបើកាសលើពីភេសជ្ជៈបើកម្លាំងអសារធាតុចិញ្ចឹមពោះកំភ្លេចណាស់ញ៉ាំ Mylostrian 1ជារៀងរាល់ព្រឹកដើម្បីធម្មពលឆ្ពោះទៅមុខស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុត Spice with Pea រសជាតិគូលែនផ្អែមស្រទន់លើសពីការកិនដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer មួយបានទៅឈប់និយាយទៅស៊ីទៅមានអានអីមកវិញស្អែកអត់មានឡើងធ្វើការអមហូបឡូអូនបាទបាទហ្នឹងហើយអូនបងចង់កំងភីសាឈុតធំអូននិយាយទៅអាណាសេតធំធំហើយឆ្ងាញ់ឆ្ងាញ់អូនឲ្យយកមកម៉ាន70ដុល្លារអូអត់បាញ់ហាអូនយកមកយកមក បងបងមកអញយកអាស្ប៉ាហ្គេទីនេះភ្លើងមាន់ផងខ្ញុំចង់ញ៉ាំហ្នឹងហើយអូនយកស្ប៉ាហ្គេទីនឹងភ្លើងមាន់ផងហើយអូនអាចសរុបលុយមើលអស់បានបាន120ហ្នឹងហើយអូនយកមកអត់បញ្ហាទេហ្នឹងហើយអូនអាផ្ទះពីម្សិលមិញអូអាផ្ទះបងកំងម្សិលមិញអូមិញឲ្យកំងតាមមួយសេតទៅមិញកំងច្រើនម៉េចបងបងឆ្ងល់ខ្លួនឯងដែរបើយើងញ៉ាំអស់នេះតែឯងមានដែរ ចាក់វាស៊ីទៅអូបងចង់សួរណៃរឿងមួយអាទិត្យនឹងបើកលុយឲ្យកម្មកអខ្ញុំថាកំទាន់អាបើកអីគាត់អីយើងយកលុយនេះទៅស៊ីចាយហើយលុះថាកូនយើងចង់បានអាទូរស័ព្ទកន្លែង8លាននោះទៀតហ៎អឺចឹងនៅពាក់គេចឹងរហូតហើយហើយពាក់ដល់ពេលណាចាក់ពួកនឹងឈប់អស់ហ្នឹងយើងនឹងឡងចង់ហើយអាយតែខ្លាចអីពួកគាត់ ល្ងងល្ងងសឹងអីហ្នឹងអាទិត្យមុនយើងបើកឲ្យហើយឥឡូវយើងនៅជាពាក់គាត់ទៀតយើងពាក់បានទៀតមានស្អីខ្លាចហ៎បងឯងណាគំនិតអូនឯងនេះពិតជោគជ័យមែនអញ្ចឹងអាបងបងយកអូនឯងរកស៊ីមួយបងចាអូនឯងពិតជាគំនិតខ្លាហានដល់កំពូលហ្មងចេះនឹកឃើញអាចំណុចអញ្ចឹងអញ្ចឹងអូនឯងរៀនមកពីណាអូយសម័យហ្នឹងហើយបងអើយទូរស័ព្ទគេមិនមែនចេះតែឆាបឲ្យមើលអីធម្មតាទេគេចុចមើលក្នុងកម្មវិធី គ្រឹះស្ដីជោគជ័យហ្នឹងខ្ញុំរៀនកម្មវិធីហ្នឹងតើបាទខ្ញុំធ្វើការមួយកម្មករបានវិញហ៎គ្រឹះស្ដីអីគេអត់គ្រឹះស្ដីជោគជ័យបើអញវាយនៅក្នុង YouTube ឃើញមានឥឡូវហ្នឹងអូយក៏ពិបាកម៉េះសម័យអ៊ីនធឺណិតហើយហ្នឹងទំនើបសឹកអីបើអីក៏មិនដឹងដែរញ៉ាំបាយពីបាយបងតែយើងទុកអត់រត់មកណាទឹកកៅមក បាយម៉ោង6ជាងហ្នឹងនាំគេបាយហើយតែគេម៉ោងប៉ុណ្ណឹងនាំនេះហូបបាយអត់ទៅធ្វើការទុកការងារចោលចឹងមែនខ្ញុំទៅមើលមិនអត់ទាន់ឃើញទេណាការងារនៅដដែលជុនអាចតាអួយណោឯងមើលស៊ីម៉ងលាចោលខ្ញុំវាមិនកកខូចអស់ហើយកាលណាបាយទៅចាស់ហើយតកែស្រីតកែប្រុសពួកខ្ញុំធ្វើការមួយថ្ងៃហត់ណាហើយមួយយ៉ាងដល់ម៉ោងហូបបាយនេះទៅពុកខ្ញុំមកឈប់សម្រាកហូបបាយតោះតោះតោះឥឡូវទៅប្រហើយការងារសិនចាំមកបាយទៅ វាកកស៊ីម៉ងខូចស៊ីម៉ងខ្ញុំអស់នោះម៉ោង6កន្លះសោះទៅទៅលឿនលឿនណាតោះទៅហើយការងារទុកការងារចោលមកហូបបាយអីណាមិនទាន់ដល់ម៉ោងផងហ្នឹងណាអត់ចូលហ្មងនិយាយមែនណាអញចាំធ្វើដល់ម៉ោង3ទេអានោះកវ៉ារហូតហើយមើលស៊ីម៉ងអាយាយចោលនោះហើយកកខូចទៅមិនមិនមិនខានអញអេអានេះក្មេងជាងគេមិនតែប៉ុនល្អ អាស៊ីម៉ងសនហ្នឹងអាស័យអារៀបហើយហ្នឹងឯងលាចាក់ឲ្យទៅអានេះតមាត់ណាបាច់លោលោលោលោអីឯងនេះអាថាបានណាឈប់ហ្មងទេអាអឺលឹកណាក៏វាតមាត់រហូតអានេះអើចាក់កន្លែងហ្នឹងអើចាក់អស់មកអស់ស៊ីម៉ងហើយចាំមកបាយមក អាអស់ហើយចឹងមកហើយនាំគ្នាហូបទៅហើយមួយទៀតខ្ញុំសូមអរគុណទឹកចិត្តបងប្អូនទាំងអស់គ្នាដែលខំដើម្បីការងារខ្ញុំចាខ្ញុំក៏ពិតអរគុណច្រើនខ្លាំងមែនតែនចាហើយកម្រងនេះខាតមែនតែកម្រងខាត់ក្រោយអត់ខាតទេចឹងខ្ញុំបានលុយច្រើនច្រើនទាំងអស់គ្នាបើកឲ្យពេញពេញបឹបហ្មងមិញណាមិនអរគុណអស់កោញទេណាសំខាន់បើកលុយតែអាទិត្យនឹងនឹងអាទិត្យមុនឲ្យខ្ញុំទៅគឺពួកខ្ញុំស្កប់ចិត្តហើយមែនអត់ទាំងអស់គ្នាមែនហ្នឹង កែប្រុសតកែស្រីគឺបើកថ្ងៃមុនណាខ្ញុំក៏ទាហូបហូបគ្រាន់ផងតកែដឹងឲ្យរត់ហើយហូបកំប៉ុងទាទេខ្ញុំមិនមែនរត់ខ្លួនឯងទេគឺខ្ញុំទៅចិញ្ចឹមគ្រួសារខ្ញុំទៀតហើយខ្ញុំក៏អញ្ចឹងដែរម៉ែឈឺនៅស្រុកក៏ផ្ញើឲ្យបាន100000ហ្នឹងគ្រាន់តែទិញឆ្នាំមិនគ្រាន់ផងលេង2ខែផ្ញើ100000សួរតែធ្វើអីគ្រាន់លុយប៉ុណ្ណឹងនេះហ៎ទៅអីអត់អីណាបើកលុយគ្នាសោះខ្ញុំយល់ខ្ញុំយល់មិនមែនថាខ្ញុំមិនមែនគិតគ្របក្រណា ពីមុនណាពីអ្នកប្តីប្រពន្ធខ្ញុំណាកំសត់ខ្លាំងណាសម្បីបងទាមកគ្រាប់ញ៉ាំពីពេលហ៎មិនដូចបងបងមានបងទាហូបអញ្ចឹងទេខ្ញុំពិបាកខ្លាំងណាស់តម្រាំបានប៉ុណ្ណឹងណាតែពួកខ្ញុំអត់ចោះចាញ់ទេព្រោះឲ្យខ្ញុំខ្លាចក្រ មានដែរដឹងទេពីមុនវិញកាខ្ញុំនៅធ្វើការខ្ញុំមិនដែរបានដេកទេមួយថ្ងៃខ្ញុំដេកបាន13ម៉ោងគត់ហ្នឹងហើយពួកពូទីបានសម្រាប់ដល់8ម៉ោង ប៉ុណ្ណឹងវាគ្រប់គ្រាន់រាល់ប៉ុណ្ណាទៀតឥឡូវហ្នឹងបានហើយបងអើយកំសត់ខ្លាំងណាស់ពួកយើងស្ដាប់ហើយអ្នកចង់សត់ទឹកភ្នែកមែនតាអាយុវត្តអាយុវត្តឥឡូវពួកខ្ញុំអត់ចង់ស្ដាប់ប្រវត្តិកាយស្រីទេត្រូវការបើកទៅលុយបាទទៅមែនតាអើរឿងប្រវត្តិអើរឿងអីហ្នឹងល្ងៃក្រោយចាំនិយាយពួកខ្ញុំស្ដាប់ក៏បានដែរសំខាន់បើកលុយសិនមកលុយអាទិត្យមុនលុយអាទិត្យនេះបើកអស់មកខ្ញុំត្រូវការលុយនិយាយនៅតែអត់ស្ដាប់គ្នា បើអ្នកណាចង់ឈប់ឈប់ហើយហើយបើឈប់ហើយលួចខ្ញុំអត់បើកឲ្យទេតតើអូនតោះប្រាប់ហ្នឹងមិនស្ដាប់មើលឯងកូនគូមកមើលឃ្លាំងហ្នឹងហើយមុនកំណត់អត់ឬយ៉ាងម៉េច ខ្ញុំកំពុងតែគិតហើយហើយអាណាដែលហើយហើយខ្ញុំកត់ហើយដែរខ្ញុំបន់ឲ្យហើយឆាប់ឆាប់ដូចតែគ្នាហ្នឹងអាងទទួលកម្រងថ្មីទៀតតោះឯងលឿនលឿនណាខ្ញុំតក់លុយមកច្រើនណាថ្ងៃហ្នឹងណាបងឯងខ្វះពេលនិយាយមែនបានមកនិយាយនៅហ្នឹងហ៎ច្រមុតហើយយើងអាចទុកចិត្តមេឃទុកចិត្តផ្កាយបានទេមកឆាប់ទៅផ្ទះតនៅភ្លឺ តាមពិតអាតកាយពេលនេះថោកទៀបសាហាវហ្មងអាលុយមាន តែមិនប្រមបើពួកយើងសុខចិត្តស្វៀងយើឈាមពួកយើងនេះចរិតចឹងថោកទៀបបំផុតឥឡូវឯងគិតមិនអូអញដឹងវិធីអីវិធីគេចាំតាមអញទៅបាន អឺអូនអាណាគេយកគោឈើមករាំងនឹងហ្នឹងតិចមានរឿងអូនទៀតអូយទៅវាអូយមកបាត់បាត់អាយទៅអស់ហើយលឿនមានអូនមានអូនលុយនៅក្នុងកាបូបអូនអត់ហើយទៅប្រែមកបែហ៎អានេះទៅបាបខ្ញុំខ្ញុំទៅបាបប្តីអូនឯងមិនឲ្យគេទៅចង់ឲ្យគេវាយធ្វើបានមិនគេសម្រាប់ចោលមែនទៅវិញមកបែហ៎លឿនអូនឯងមកទុកមកធ្វើបាបប្រពន្ធបងឲ្យបងណាអូនណាយកយកឲ្យគេទៅ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 ហើយចង់ងាប់អីបាទយកអីយកអូនមកសុំតែជីវិតទេអូនណាខ្ញុំធ្វើបាបយល់និយាយថនបាទបាទបាទបាទយកអីយកទៅនេះអូនណែយ៉ាទៅបាទខ្ញុំធ្វើបាបខ្ញុំអីនេះខ្ញុំឲ្យអស់ហើយអូនខ្ញុំធ្វើបាបបងអូនបានអាចចង់បាយហើយអើយអូនបាទ ឥឡូវគិតមកលុយក៏អស់អាចោលនោះក៏ចាប់អត់បានអាហ្នឹងហើយមកពីអូនឯងហ្នឹងនៅសួរនាំសួរនាំនៅការអាថាហ្នឹងប្រាប់ថាល្ងាចហើយល្ងាចហើយទៅផ្ទះទៅផ្ទះអត់ទេដឹងដែរថាពីការអាថាទៅផ្ទះវាឆ្ងាយហើយលុយបើកមកដាក់តាមខ្លួនទាំងដុលទាំងដុលជីយប់ជីប្រលប់អីទៅវាមានហានិភ័យហើយអត់មានគិតទេ បាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាសលើពីភេសជ្ជៈបើកម្លាំងអសារធាតុចិញ្ចឹមពោះកំភ្លេចណាស់ញ៉ាំ Melosrin 1ជារៀងរាល់ព្រឹកដើម្បីធម្មពលឆ្ពោះទៅមុខស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតស្វាយស្វិតធីរសជាតិកូឡេនផ្អែមស្រទន់លើសពីការកិនដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer អាហ្នឹងសំណាងចេះជីឡានបើជីម៉ូតូវិញមិនបានជីមួយទេឥឡូវស្អែកហ្នឹងគួរទៅការឋានអត់មើលបើភ្នែកមួយមួយខៀវទាំងអស់ហ្នឹងអញខ្មាស់គេណាស់អញចង្រៃមែននេះហើយមិនដឹងពួកអាចោលវាចេញមកពីណាវាមកផ្លន់កាដាព្រៃហ្នឹងតរបលីណាណាឥឡូវដឹងធ្វើមិនទៅប្តឹងវាមិនទេអត់ដឹងតម្រុយវាយ៉ាងមិនទេនេះបានហើយបានហើយទោះចាប់វាបានក៏វាមិនបានស្អីមកវិញដែរយ៉ាងច្រើនវាបានជាប់គុកហ្នឹង ហើយលុយយើងនឹងអស់ហើយតែឥឡូវមាននៅសល់លុយខ្លះអត់អាចដោះស្រាយឲ្យបានខ្លះអត់ចោលស្អីអស់លីងអីហ្នឹងបើខ្ញុំដកពីធនាគារអស់ហើយតែតម្រង់ទិញទូរស័ព្ទហើយនឹងទិញគ្រឿងសម្ភារៈផ្ទះបាយយើងហ្នឹងបងឆ្ងល់ខ្លួនឯងដល់ហើយខ្លាចគ្រប់រឿងតែមិនងងងងណាយើងប៉ុណ្ណឹងម៉ាយឥឡូវបងប្រាប់ខ្លួនឯងទេទិញវាយអាវ៉ាន់អីគេបាញ់តាមកងធនាគារហ្នឹងមានអាណាគេដាក់លុយដកលុយមកទាំងដុលទាំងដុលយ៉ាងនេះ អូយខ្ញុំដឹងហើយដោយសារអ្នកលក់ហ្នឹងវាអត់មានកងធនាគារដូចខ្ញុំហ្នឹងបានខ្ញុំជល់បាញ់ខ្លាច់ខានស្រួអាអើកន្លែងខ្លាច់ខានហ្នឹងទៅមីអស់នឹងជីវិតទៀតហើយស្អីកំហកកំហកហ្នឹងថៃអត់មានជួយគិតគ្នាតែមានលុយណាឲ្យកម្មករនេះនៅរករឿងតវ៉ាលូលអូហ្នឹងឥឡូវនឹងស្អែកគួរទៅការអឋានអត់អូខ្ញុំនឹកឃើញហើយបងឯងសាក់ទៅនិយាយជាមួយពួកគាត់និយាយពាក្យផ្អែមផ្អែមលុងលងគាត់មើល លោកគាត់ទុនចិត្តពលាយើងព្រោះដោយសារយើងមានបញ្ហាចឹងកាត់ឡើងមិនដែរប៉ាវាបានហើយ ហ្នឹងហើយបងនិយាយចឹងអួយនឹងចិត្តថ្ងៃនេះដូចជាមកយឺតរត់ដងរត់ដងរត់ទឹកឡើងគេរកស៊ីម៉ងរហូតអឺបងក៏មិនដឹងដែរប៉ុន្តែពួកវានៅក្មេងៗហ្នឹងអញ្ចឹងវាមិនសូវគិតអីខ្វាយខ្វល់ដូចយើងហ្មងទេអឺប៉ុន្តែហ្មងថ្ងៃនេះអត់ឃើញតកែមកហីអឺមែនតាអត់ឃើញតកែមកបាក់លុយឲ្យយើងសោះតិចគាត់គាត់មិនមកមែនយើងមិនវីវល់ធំហើយទេអី ខ្ញុំគិតថាមិនអាចទេលោកគាត់ធ្វើជាមេដែរមិនអីទេគាត់មិនធ្វើចរិតខុសទៀតបែបហ្នឹងទេតកែអីថាមិនត្រូវមើលមិនឃើញដែរហ្នឹងប្រកាសអីមើលកន្លងមកមើលបាក់អាទិត្យនេះខ្វះអាទិត្យនោះពិបាកតែរហូតហ្នឹងបើកលុយម្ដងម្ដងបាក់ចង់ងាប់អើយមីងអើយរាល់ថ្ងៃណាមិនគាត់មិនថោកទៀតទេដល់បើគាត់ថោកដល់កម្រិតអីណាណែពូមីងមកមកតក្រូចមកវាហូបទៅអូយ បានលុយមកពីណាទិញតក្រូចទិញនំស្អីអស់ហ្នឹងបើសតនៈមិនទាន់បាក់ប្រាក់ខែដូចតែគ្នាហ្នឹងមែនទេនេះបានលុយមកពីណាណាអូពូមីងពួកខ្ញុំនៅក្មេងៗមានកម្លាំងពួកខ្ញុំទៅធ្វើការយប់ដើម្បីបានលុយបន្ថែមមកទិញអីវ៉ាន់ហូបចឹងធ្វើការយប់ធ្វើការយប់ធ្វើការអីធ្វើការអីអូនោះនៅភូមិជាប់នេះគេមានឡានទំនិញធំធំចឹងទៅគេត្រូវការពលករបុគ្គលិកហ្នឹងលើកអីវ៉ាន់លើកអីចឹងណា អញ្ចឹងពួកខ្ញុំក៏ទៅជួយលើកគេទៅគេឲ្យលុយមកចាំបានមានលុយទិញអីបោះឆ្ងាញ់ឆ្ងាញ់ឲ្យពូមីងសាហ្នឹងណាហ្នឹងហើយពូមីងអូយសួរច្រើនពេកនេះហូបទៅព្រោះថ្ងៃញ៉ាំបាយជាមួយពងទាហ្នឹងមានជីវជាតិអីនេះហូបទៅនេះឆ្ងាញ់ឆ្ងាញ់ទៅមានជីវជាតិមានកម្លាំងណាអឺមែនតើវ៉ៃរាល់ថ្ងៃហ្នឹងស៊ីបាយជាមួយពងទាទឹកត្រីទឹកស៊ីអ៊ូទឹកត្រីទឹកស៊ីអ៊ូពងទា ខ្សោះអស់ហើយគ្មានកម្លាំងគ្មានអីធ្វើការទេរាល់ថ្ងៃនេះគ្មានកម្លាំងគ្មានកំហែងទេអើយរឿងទាំងអស់ហ្នឹងគឺកាត់ឡើងមកពីតកែថោកទៀបហ្នឹងហ្មងថាប្រាក់ខែទៅគាត់បើកឲ្យសំបីតែរបស់ហូបចុកហ្នឹងក៏មិនអាចហូបសំរុំដូចគេដូចឯងទៀតនិយាយរួមពួកគាត់ថោកទៀតថោកជើងសត្វនរកទៀតនិយាយត្រង់អើយណែម៉ែបងនៅស្រុកឈឿដឹងមិនម៉ាផង កូនចៅអីលិះហ៊ានទេមកហើយហ្នឹងព្រោះដឹងតែបងនេះពិបាកពេកចឹងអឺ ឡេទេឥឡូវពួកយើងធ្វើការសិនទៅសង្ឃឹមថាតកែមកគាត់នឹងបើកលុយពួកយើងអញ្ចឹងចាស់តឥឡូវធ្វើការសិនណាដាក់នេះសិនមកចាំតនេចាំហូប ទៅនោះអស់បងគូមីងណែញមាននំតបក្តៅហុយហុយញ៉ាជូនដល់អស់គ្នាពិសាម៉ែណៃពូមីងអស់គ្នាពិសាទៅដើម្បីមានកម្លាំងកុំឲ្យឈឺណែពីរនេះឃើញទៅទៅទិញបង្អែមទិញអាកោទិញទឹកផ្អែមផ្អែមអីឲ្យយើងហើយឥឡូវទិញមិនសមទិញអីទៀតហ៎ណែកុំចាយលុយខ្ជះខ្ជាយពេកណានៅក្មេងៗនេះខំសំខ្លះទៅ ហើយថានេះទេផ្ញើទៅផ្ទះទៅសបាយតែក្រៃលឺថា មានគ្រួសារមានអីនៅស្រុកដែរតាអីនឹងហើយមីងក៏គិតអញ្ចឹងដែរគួរតែគិតខ្លួនឯងខ្លះផងណាអើយមីងអើយអសប៉ុណ្ណឹងវាមិនថ្លៃទេសារទៅព្រោះខ្ញុំរាល់ថ្ងៃខ្ញុំទៅធ្វើការកន្លែងជូនអីវ៉ាន់ហ្នឹងក៏បានលុយតិចជួយដែរហ្នឹងហើយបើផ្ញើទឿនអ្នកផ្ទះក៏អ្នកផ្ទះក៏មិនបានច្រើនដែរអញ្ចឹងទិញនំផ្សំអីហ្នឹងយកផ្ញើទៅណាមួយដោយពួកខ្ញុំបានធ្វើបនដែរតាភាសាទៅមីងណា ហ្នឹងហើយពូមីងទៅភាសាទៅគិតច្រើនពេកពងតែឃ្លានផងអរគុណច្រើនហើយចឹងសមនេះឆ្ងាញ់ណាស់គោពុះគូគូអរគុណច្រើនណាស់ណាអើពួកឯងមិនយកម្នាក់មួយហូបដែរទៅណែអត់អីអត់អីអីពួកខ្ញុំហូបឆ្អែតហើយឆ្អែតទៅហ្នឹងញ៉ាំអត់មីងអឺឆ្ងាញ់ណាស់មួយអើអូញ៉ាំបកកាយទៅកាយផងមកឆាប់ទៅឆាប់រយៈសបកខ្ញុំព្រោះគាត់ដឹងថាយើងមានលុយទិញខ្ញុំទិញអី ស៊ីនោះគាត់បោករួចឲ្យហើយទុកទុកទុកទុកណាឈប់សិនអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងចង់និយាយបន្តិចមុខមុខធ្វើកែត្រូវអីគេអូប៉ិតមែនហើយនេះអ្នកមុខអ្នកទាំងពីរទៅត្រូវអីមើលទៅដូចជាជាប់ជាប់ជាប់នឹងផ្ទាំងអញ្ចឹងប្រហែលថ្ងៃមុននឹងចោលបានប្លន់ពួកខ្ញុំអូចោលប្លន់ណាចោលប្លន់ចង់ប្លន់ប៉ិតមែនអត់ហ្នឹង ហើយលុយដែលខ្ញុំយកមកបើកឲ្យអ្នកទាំងអស់គ្នាហ្នឹងត្រូវចោលប្លន់អស់ហើយហើយពួកវាពិតជាសាហាវពួកវាចង់សម្លាប់យើងទាំងពីរអ្នកទៀតហ៎អូខ្ញុំមិនជឿទេវាមិនដាច់ចៃដល់ឯដល់ថ្នាក់ហ្នឹងនេះថ្ងៃបើកប្រាក់ខែថ្ងៃចោលប្លន់ដែរក៏មកកុហកពួកខ្ញុំខ្ញុំយល់ទាំងអស់គ្នាហ្នឹងមានតោកប៉ុន្តែខ្ញុំនេះមានទុកធ្ងន់ជាងអ្នកទាំងអស់គ្នាទៀតព្រោះចោលទៅប្លន់រួចចឹងហើយខ្ញុំមានតែសុំលើកម្រាមដៃ10ទេឲ្យអ្នកទាំងអស់គ្នាជួយបន្តធ្វើការងារឲ្យខ្ញុំផង ចាំពេលដែលខ្ញុំប្រវល់លុយបានប្រហែលថ្ងៃទៀតហ្នឹងខ្ញុំមកបើកឲ្យគ្រប់គ្រប់ឲ្យអស់គ្នាហ្នឹងអើយខ្ញុំមិនជឿទេគ្នាយើងជឿអត់នេះអូយអ្នកណាជឿទេពួកខ្ញុំរត់ថ្ងៃនេះទៅដល់តែខ្យល់ហ្នឹងប៉ុន្មានហ្នឹងឯងរត់ថ្ងៃនេះណាពួកខ្ញុំមកទៅដល់ខ្យល់ប៉ុណ្ណាកែប្រត់កែត្រីក៏ដឹងដែរហូបព្រឹកខ្វះងាយហូបងាយខ្វះព្រឹកហូបកំប៉ុងទៀតទឹកត្រីនេះហើយក៏មិនធ្វើល្បិចជាមួយខ្ញុំហ្នឹងឯងចង់ឲ្យគាត់អសោពួកខ្ញុំផងហើយបាក់លុយបាក់អីទៅចោលផ្លាន់ អើយខ្ញុំមិនជឿទេមិនស្រួលមិនស្រួលវាយប្តីប្រពន្ធខ្លួនឯងផងក៏មិនដឹងទេខ្ញុំសុំវមែនតាទៅពីរបីថ្ងៃទៀតទេលុយបានមកដល់ដៃខ្ញុំខ្ញុំក្បាលឲ្យគ្រប់គ្រប់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាមិនចង់រឹតចង់កខ្ញុំឲ្យស្លាប់មែនក្នុងចិត្តនឹងមានធម៌មេត្តាខ្លះអត់បោះចោលទៅមកប្លន់ខ្ញុំមែនហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាឥឡូវឲ្យខ្ញុំដោះស្រាយមិនទៅចង់ចង់បន្តការងារទៀតឬក៏យ៉ាងម៉េចតែខ្ញុំសុំវបន្តការងារខ្ញុំមកកុំឲ្យខូចការងារខ្ញុំទៅពីរបីថ្ងៃទៀតខ្ញុំបើកឲ្យលុយហ្នឹង លួយទៅបង្វល់វាអត់ទាន់បានឯងត្រូវយល់ដល់ពួកខ្ញុំណាពួកខ្ញុំនេះត្រូវហើយហ្នឹងតែលុយទៅឲ្យអ្នកទាំងហូតកែឯងមកនិយាយអញ្ចឹងមិនកើតនិយាយអញ្ចឹងវាអត់ត្រូវទេត្រូវទេខ្ញុំធ្វើម៉េចបើចោលវាផ្លត់អាផ្លត់ចោលចោលផ្លន់ខ្ញុំសុំប្រមិញហាយមែនទេខ្ញុំចោលប្លន់មែនហើយមើលមុខមើលបាយខ្ទេចខ្ទីអស់ហើយនេះវាវាយយោវាយយោមកណាវាប្លន់គ្មានសល់អីទេអស់លីងហ្មងនេះពេកខ្លួនលុយក៏អស់អីក៏អស់លុយប្រាក់ខែអ្នកទាំងអស់គ្នាក៏អស់ទៀត ព្រមព្រមពួកឯងទៅតាក់តងនេះស្រ័យពីណាពីណីមកបាក់ឲ្យពួកខ្ញុំសិនមកខ្ញុំពុំអត់ស្រ័យហើយខ្ញុំពុំបវល់លុយហើយតែគេវាអត់ទាន់មកអូយធ្វើតែគេជិះដល់អីចាំចោលអត់ទាន់ចិត្តយើងហ៎រឿងលុយហ៎បាច់ទេឥឡូវខ្ជិលធ្វើការធ្វើអីណាឥឡូវខ្ញុំអត់ទេគេធ្វើការបើតែអត់មានលុយបាក់អីទេអត់ធ្វើការហ្មងមែនឥឡូវស្រួលមែនឥឡូវធ្វើទៅចាំមួយថ្ងៃពីរថ្ងៃទៀតខ្ញុំដោះស្រ័យហើយសុំវល់មែនតាកុំឲ្យស្ទះការងារគេថាម៉េចឯងឈឺដៃ រួចដៃទៅត្រូវស្អីរួចចុះម៉ែហ៎អឺបើឯងឈឺដៃនេះអឺចុះអាដៃហ្នឹងមិនចាប់ខ្លាំងអត់បើថាឈឺខ្លាំងពេកមានអីក្រៅពីទ្រាំសិនទៅចាំមើលតែខ្ញុំបើកលុយចាំខ្ញុំផ្ញើឯងហើយបើដឹងតែខ្លួនឯងឈឺកុំសូវលើកអីធ្ងន់ធ្ងន់ពេកប្រយ័ត្នប្រយ័ត្នបន្តិចទៅ បើកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបើកាសលើពីភេសជ្ជៈបើកម្លាំងអសារធាតុចិញ្ចឹមពោះកំភ្លេចណាស់ញ៉ាំ Mylostrian 1ជារៀងរាល់ព្រឹកដើម្បីធម្មពលឆ្ពោះទៅមុខស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុត Spice with Pea រសជាតិគូលែនផ្អែមស្រទន់លើសពីការកិនដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer អញមើលថែម៉ែមើលកូនផងណាតាមពេលដែលខ្ញុំបាក់លុយបានភ្លាមខ្ញុំផ្ញើឲ្យភ្លាមបានអញ្ចឹងប៉ុណ្ណឹងបានហើយ មកឲ្យមីងមីងជប់បាក់ចិត្តណាឡើយចេះចុះចាំពួកខ្ញុំឲ្យខ្ចីលុយហើយស្អែកនឹងមីងយកលុយហ្នឹងផ្ញើទៅអ្នកផ្ទះទៅឲ្យអ្នកផ្ទះព្យាយកគូយកទៅព្យាបាលទៅហើយគាត់ឆាប់ជាណាមីងប៉ិតម៉ែណាពីអ្នកឯងឲ្យមីងខ្ចីលុយម៉ែណាប៉ិតឲ្យមីងចាំពួកខ្ញុំស្អែកយកលុយឲ្យខ្ចីព្រោះពួកខ្ញុំមិនទាន់ត្រូវប្រើកាយដែរ មីងអរគុណណាអរគុណពីអ្នកឯងច្រើនហើយតាមពិតទៅមីងនេះក៏ចង់ខ្ចីលុយបងប្អូនយើងនៅក្នុងការឋានដែរតែពួកឯងក៏ដឹងដែរថាបងប្អូនយើងគ្មាននរណាមានលុយទេមីងក្រែងចិត្តតែបើបានឯងពីអ្នកឲ្យខ្ចីមីងពិតជាសប្បាយចិត្តខ្លាំងណាស់អូពេលដែលតកែប្រុសតកែស្រីបើកឲ្យមីងព្រាមមីងសងពួកឯងទាំងពីរអ្នកព្រាមណាអើយមីងអើយដឹងគុណស្រ័យសងអីទេមីងអើយ អត់អីទេសំខាន់ណាមិញយកលុយនឹងព្យាបាលពូទៅឲ្យឆាប់ជាហើយកុំពិបាកចិត្តកាត់ទុកអីណាយើងជាកម្មករនៅកន្លែងជាមួយគ្នា មានអីជួយគ្នាបានក៏ជួយទៅណាមីងចឹងមីងជប់ពិបាកចិត្តទៅណាត្រូវមីងឡើងចេះពួកខ្ញុំដល់ម៉ោងទៅធ្វើការណាព្រោះអីវ៉ាន់មកច្រើនណាចឹងមីងថែខ្លួនផងណាបានទេមីងចឹងពួកខ្ញុំលាសិនណាមីង ទៅទៅព្រោះថាយប់ដែរតែធ្វើអីប្រយ័ត្នប្រយែងផងកុំលើកធុនធុនពេកយកជាប់ចកេះជាប់អីណាបាទពួកខ្ញុំលាសិនណាមីងណាតើមិនសុកទុកពូមិញណាប្រាប់ខ្ញុំផងមីងណាបើសិនណាមីងខ្ញុំហើយដោះស្រាយបានមកគ្រាឲ្យខ្ញុំ លងមីបដាបដានេះគ្នាតលុយមែនទេណៃហ្នឹងហើយសង្ឃឹមនេះផ្ញើលុយទៅឲ្យហើយឥឡូវមេណាត្រូវចោឆក់ចោប្លន់អីណាណៃទៀតទៅវាពេលចេញទៅហ្នឹងហើយហូបបែកអត់ស្មាយើងមានអីតែយើងនេះណាកុំបានតាអួយហើយណាចិត្តនេះបានឲ្យខ្ចីខ្លះផ្ញើតអ្នកផ្ទះគ្រាន់ដោះតល់កុំអីពិបាកដូចតែគ្នាហ្នឹងអឺយើងចង់ឲ្យឯងនេះទៅខ្ចីឲ្យអួយណាចិត្តដែរទៅ គាត់បានដោះទាល់អូអញ្ចឹងខ្ញុំគាត់ចែកអួយឲ្យចិត្តលោកបានអត់ទៅធ្វើការសិនកុំអាចគិតទៀតយ៉ាអាអួយនៅអាទិត្យមានលុយឲ្យគេខ្ចីទៀតអាពីរអ្នកនេះគួរឲ្យសង្ស័យកាន់តែមែនតើហើយតាពូឯង មកនិយាយគ្នាតិចមកភ័យដល់ហើយនេះហើយអញនិយាយមែនហើយលុយនឹងកាត់មិននេះណាបើសិនជាយកវាចាយច្រើនប្រកាសគេសង្ស័យហើយហើយបើសុកសុកស្រាប់តែនាំគ្នារត់បាត់អានឹងរត់តែគេសង្ស័យទៀតនេះហើយមានអត្រមមកសិនតាយូយូកងអាចាយអស់ទេឥឡូវយើងឲ្យពូមីងចែកម្ដងទៀតទៅហើយកុំគិតច្រើនពេកអារឿងលុយនឹងអញនិយាយមែនណា បើសិនជាប្លន់គេហើយមកវេទនាអញ្ចឹងអញអត់ប្លន់ទេនិយាយមែនថាក្រទៅវាពិបាកដល់អាពេលអាមានលុយពេញពេញដៃនេះរឹតតែវេទនាជាងអាពេលក្រទៀតហេឡើងបាយគ្នាតែសំនៅយូរពេកចិត្តគេសង្ស័យអូបើធ្វើទៅជឿនោមជឿអីតោះតោះតោះចាំតោះ អាពីរអ្នកនឹងតើដែលផ្លត់អញថ្ងៃមុនហើយចាំមើលពីថ្ងៃទៀតអញនឹងដឹងខ្លួនយ៉ាយ៉ាយ៉ាដល់ដល់អញមិនដឹងណាមកតាមខ្ញុំសម្រាប់ថ្ងៃនេះការងារស្រាវ xong ហ្នឹងណាខ្ញុំលេងបាត់លុយឲ្យស្អីគេលុយប្រហែលខែអត់តបាក់លុយខ្ញុំហ៎សម្រាប់អាទិត្យនេះក៏អត់មានឲ្យលុយខ្ញុំដែរនេះហើយហ៊ាននិយាយរឿងលុយមកខ្ញុំទៀតណា ឥឡូវមកប្រើពួកខ្ញុំធ្វើការពេលយប់នេះគិតមិនហ៎មួយថ្ងៃឲ្យតែ40000នេះមិន40000ហ្នឹងឲ្យប្រើអស់អាចអស់នោមមែនឲ្យមនុស្សងាប់មែនណាពុកបែបពុកខ្ញុំទាំងអស់គ្នានេះមិនមែនជាសត្វគោហើយក៏មិនមែនគោយន្តទេអូនណាពួកយើងជុំនឹងក្បាលកពើហើយយើងធ្វើការតែបន្តិចទៀតនឹងបានសម្រាប់ហើយតកែគាត់តែចង់ឲ្យយើងធ្វើការបានល្អតែគាត់មានលុយគាត់នៅបើពួកយើងហ្នឹងណែអាចារ្យអួយពួកឯងនៅក្មេងណា ពួកអាស្គាល់ការលំបាកអីទេបាច់តវ៉ាច្រើនទេប្រឹងតែធ្វើការទេហើយអារឿងលុយអញគង់ទៅបើកឲ្យឯគ្រប់ទេឯមិនបាច់ភ័យទេប្រឹងតែធ្វើការឲ្យល្អទៅមើលអាកម្រងក្រោយក្រោយមិនម៉ាច់ឲ្យពួកឯងធ្វើមេការហ្មងភ័យពើមើលណែខ្ញុំមកស្គាល់ចរិតនេះពីរខ្លាំងណាស់លុយមិនតាត់ដល់ខ្ញុំផងមកនិយាយរឿងលុយទៀតហេណាកម្រងធ្វើការរងថ្ងៃនេះចូលចូលដល់ពួកខ្ញុំឲ្យលុយផងអី ណែបានហើយក្មួយទាំងពីរមីងសុំទៅណាធ្វើការយើងធម្មតាទៅនេះតកែប្រុសតកែស្រីក៏អារម្មណ៍មិនល្អណាទៅទៅធ្វើការយើងទៅតាហ្នឹងហើយមីងគិតចឹងដែរធ្វើការសិនណាតែតែគាត់រត់ចូលគម្រោងយើងគ្មានបានលុយបាច់ក៏អីទេណាទៅខ្លាចទៅអីពួកខ្ញុំដឹងថាពួកគាត់មិនបើកលុយពួកយើងទេហើយពួកគាត់ក៏កេងប្រវាញ់ញើសឈាមកម្លាំងលើពួកយើងទៀតតកែទាំងពីរនេះសម្ដានគឺឆ្លើងចរិតគឺឆ្កែអូនណាទៅសំដីធំពេក កែងតកែដែលយើងចេញហើយកម្លាំងយើងជឿមយើងកន្លងមកនឹងត្រូវអាសាបងយីអាពីរអ្នកនេះក៏ខ្លាហានម៉ែអ្ហ្មិចចង់បានប្រាក់ខែអត់ឬក៏ចប់ធ្វើការលុយឯងយកមើលយកលុយពីរអ្នកហ្នឹងខ្ញុំហ៎សុំដាក់អំណាចសាយតែពីរនេះណៃស៊ីកម្លាំងនេះឈាមកម្មកតទាំងអស់គ្នានៅកន្លែងនេះសុំឲ្យកម្មពីហ្នឹងធ្លាក់លះទៅពីរជាតិក្រោយតែម្ដងមកបាច់ធ្វើកាយទេយើ ណែកុំចាំងអីណែឈប់កុំចង់ស្ដាប់អូបាយស្ដាប់បានទេបងប្អូនចូលសង្ស័យចឹងបងសំឡំបងទៅប៉ូលីសដើម្បីសួរចម្លើយលេងលេងខ្ញុំលេងមិនទេកុំចាប់ខ្ញុំមើលណែមិនលោកគ្រូមិនចាប់ខ្ញុំចឹងណាអពីអ្នកនឹងគឺជាចោរខ្លួនជិះមិនវាសម្ដែងឆ្លោះបែណែមីងកុំចាប់ឲ្យខ្ញុំចោរខ្ញុំមិនបានលួចអីមកពីញ៉ៃទេហើយលោកគ្រូនេះទៅគ្នា អត់មានផតាំងទេបើចាត់ដល់មិនលេងណាអូអាយចង់បានផតាំងមែនទេអាយចង់បានផតាំងហ៎នេះអាយចង់បានផតាំងហ៎មើលនេះមើលនេះបាក់បាច់ហ៎នេះមើលបាក់គ្នាមើលអើយើងទុកជឿវិញមិនទុកជឿសំលេងច្បាស់ណាស់អាយឆាប់សងលុយអញមកហើយអាពីរនេះអាយត្រៀជាប់គុកហើយជឿវិញវាខ້ອຍវាពិតទេលោកតកែ លោកប៉ូលីសខ្ញុំគិតថាប្រហែលជាយកច្រឡំទៅដឹងនេះអាចនិយាយរឿងអីផ្សេងក៏ថាបានដែរណាហើយច្រឡំស្អីមើលបងនេះអត់ទេខ្ញុំថាហើយប្រហែលជាលោកតកែស្ដាប់ច្រឡំអីហើយមើលទៅវានិយាយលុយលុយតែវាមិនមែននិយាយនិយាយលុយលោកកែចឹងណាលោកប៉ូលីសដោះលុយគាត់សិនទៅហើយខ្ញុំសើសួរម្ដងទៀតម៉ែណៃលោកប៉ូលីសតាមមកខ្ញុំខ្ញុំគាត់តាំងបណ្ដោះអភិជាបានហើយតាមពួកគេទាំងពីរនេះវាជាសង្ស័យអញ្ចឹងខ្ញុំត្រូវនាំពួកឯងទាំងពីរទៅបបលេដើម្បីសួរចម្លើយបានណាបដោះដំណាក់ការពេលនេះហើយពួកខ្ញុំសារភាពក៏បានដែរ ខ្ញុំបានធ្វើមែនចិត្តតែនិយាយណាតែពួកខ្ញុំធ្វើនេះដើម្បីចង់បានលុយពួកខ្ញុំមកវិញទេតែតកែសតាឆ្កែនេះវាមានលុយវាប្រមបើពួកយើងទេពូមីងខ្ញុំហ៎ស្គាល់ចរិតតកែតាពីរហ្នឹងខ្លាំងណាស់ពួកវានេះគឺជាឆ្កែចោថ្ងៃនេះបើខ្ញុំផ្លាន់ពួកវាទេក៏មានគេផ្លាន់ពួកវាហើយសម្លាប់វាដែរពួកអស់នេះណាគេមិនបាញ់ម្លាំងពលកម្មពួកយើងខ្លាំងណាស់វាជាតកែខោកទៀតតកែស្ដាយមកហ៎មក ទម្លាក់ពួកឯងឲ្យងាប់ដៃហោងមកថាទៀតពីអ្នកឯងពុនទៅចែស្រែគេថាចោលទៀតថាទៀតខ្លាំងណាស់អ្នកឯងអ្នកពុនតកែខាងពេលថាទៀតខ្លាំងណាស់តំបីទៅប្រពន្ធខាងទៀតក៏មកចោលខ្ញុំថាចោលទោះបីជាខ្ញុំមិនបានបាក់លុយឲ្យប៉ុន្តែគាត់ឲ្យបើកយូរតិចតួចទេអាហ្នឹងឯងគេហៅថាចោលនោះចោលលាក់មុខទៅឯងទៅប្រពន្ធពាក់ខែមួយអាទិត្យហើយមួយអាទិត្យទៀតមួយអាទិត្យអាទិត្យទៀតអត់បាក់ឲ្យទេហ្នឹងឯងគេហៅចោលចោលចោលចោលលាក់មុខពូមិញណាមិនក៏មកចោលមុខខ្ញុំអញ្ចឹងណែមិញ ខ្ញុំប្រាប់មីញ៉ៃណាមីញ៉ៃអត់មានសិទ្ធអីមកចោលមកប្រពន្ធខ្ញុំទេហេខ្ញុំចោលបានណាទៅកែគ្នាបានទៅកែគ្នាខ្ញុំមិនការងារទេទៅលោកប៉ូលីសឆាប់យកអាពីរណាហ្នឹងទៅខ្ញុំអត់ចង់ឃើញមុខវាទេខ្ញុំចង់ជឿប្រាប់ថាពុំមាននឹងពីក៏ខកដែរគេបើរំលោភទៅចិត្តស៊ីកម្លាំងកម្មករត្រូវហើយរំលោភរំលោភសេចក្តីទុកចិត្តរបស់ពួកខ្ញុំហ្នឹងខំធ្វើការរាប់ខែរាប់អីនេះអត់មានដែលបានដាក់ប្រាក់ខែឲ្យត្រឹមត្រូវទេលោកប៉ូលីសនិយាយហ្នឹងត្រូវហើយហ្នឹងហើយត្រូវហើយត្រូវត្រូវ ខុសត្រូវច្បាប់កុំដោះស្រាយហើយអ្នកដែលចិត្តទាំងពីរកុំឲ្យដឹងទេមិនសូមបញ្ជាក់តែស្អែកពូមីងឃើញខ្ញុំគាត់ហៅទៅប្រាច់មកដូចគ្នាតាតែគេទៅបាទស្អែកលេយលេយខ្ញុំចង់សម្រាប់ពីឲ្យងាប់លេយលេយលេយ ឲ្យខ្ញុំសុំទោសពូមីងទាំងអស់គ្នាផងខ្ញុំពិតជាអាក្រក់មែនតើហើយប្តីរបស់ខ្ញុំឥឡូវត្រូវប៉ូលីសហៅទៅសួរគាត់បានជាប់គុកហើយចឹងខ្ញុំសង្ឃឹមថាសុំចិត្តពូមីងជួយធ្វើគម្រោងខ្ញុំឲ្យហើយសិនខ្ញុំនឹងបើកលុយឲ្យគ្រប់ទាំងអស់តកែស្រីមិនបាច់សុំខ្ញុំនោះទេគ្រាន់តែតកែស្រីនេះដល់ប្រាក់ខែឲ្យខ្ញុំជាប្រចាំដើម្បីខ្ញុំបានផ្ញើឲ្យតអ្នកផ្ទះនោះគឺបានហើយហើយរឿងគម្រោងនេះ ពួកខ្ញុំនឹងធ្វើឲ្យហើយមិនឲ្យតកែស្រីលំបាកនោះទេខ្ញុំពិតជាខ្មាស់ខ្លួនឯងខ្លាំងណាស់ខ្ញុំពិតជាអាក្រក់មែនតើដែលធ្វើបាបពូមីងទាំងអស់គ្នាតែពូមីងមិនដែរថាខ្ញុំអាក្រក់ឬក៏ធ្វើបាបគឺតាមជួយពួកខ្ញុំរហូតខ្ញុំពិតជាថោកទាបខ្លាំងមែនតើតកែស្រីកុំធ្វើដល់ថ្នាក់នឹងអីឲ្យតែតកែស្រីផ្ដល់ប្រាក់ខែផ្ដល់ការងារពួកខ្ញុំនេះប៉ុណ្ណឹងទៅគឺបានហើយ ព្រោះថាពួកខ្ញុំនេះក៏មិនមែនជាមនុស្សចិត្តអាក្រក់ចិត្តខ្មៅគុំគួនអីច្រើននោះដែរពិតមែនហើយខ្ញុំពិតជាសុំទោសមែនតើបើមានជាតិនេះខ្ញុំសងគុណពូមេអត់អស់បើមានជាតិក្រោយខ្ញុំនឹងសងឲ្យគ្រប់គ្រប់ជាតិតែម្ដងអញ្ចឹងពួកខ្ញុំទៅធ្វើការសិនហើយណាអរគុណច្រើនពូមីទាំងអស់គ្នាខ្ញុំសុំទោសផងចាតោះពួកយើងធ្វើការតោះ ទ្រព្យដែលយើងបានមកពីការកេងប្រវ័ញ្ចញុះឈាមអ្នកដទៃមិនមែនជាទ្រព្យត្រជាក់ទេវាជាទ្រព្យក្តៅក្រហាយតកាយដែលកេងប្រវ័ញ្ចញុះឈាមកូនចៅខ្លួនឯងគឺជាអំពើបាបខុសទៀតខ្លាំងបំផុតផុតតែមិនត្រូវមាននៅក្នុងសង្គមទាល់តែសោះមនុស្សមានសិទ្ធិធ្វើការទទួលប្រាក់កម្រៃសមរម្យនិងសមត្ថភាពដោយគ្មានការចំណេញពីលើថាកាយដែលកេងប្រវ័ញ្ចញុះឈាមនយោជករបស់ខ្លួនទោះពេលខ្លះអាចកិច្ចផុតពីច្បាប់តែមិនអាចកិច្ចផុតពីកម្មពៀបានឡើយ